តាន់តែងស៊ូមានផងយាយប្រទីទី1ដែលខ្លាចបាប1ប្រទេសខ្មែរប្រទេសលាវប្រទេសថៃប្រទេសភូមាខ្លាចបាប3ប្រទេសនេះខ្លាចបាបតែស្លាប់សត្វរាល់ថ្ងៃ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 สมถวายใส่กระไดกคารพเปรียเทระอนุเทระครบรอง โดยสการะอย่างกระปุงกระปวกพิเแษคือลูกครูเจ้าติกาปวดกรมสเปียน ก็คือลูกครูวัดรัตนาราม สุวรรณปัญโยภิกขุเฮาเวทดไมโยมมันสกลโยมกับบดาวทดกรอมสเบียนโอเคกิสกลโมตปีหางกรีรมอ๋อพอตสูตนาถ้าเปล่าตัววัดในกรอมสเบียนกิปราบบานอาจารย์ที่หางกรีรมหมอกเทินเล็บก็โอเค គាត់ថាស្វត្តសវណ្ណារាមឆ្ងល់បន្តិចវត្តណានៅតណានៅម្ដុំណាអអាវុធផ្លូវចង្អៀតគេធ្វើផ្លូវថ្មីវាពិបាកវត្តក្រមសពៀនវិញ្ញាកណានៅក្រមគេនេះសបាយគាត់ថានៅក្រមសបាយយោមសើចអ្នកនៅលើពិបាក អ្នកនៅក្រមសបាយមានន័យថាម៉េចយំអ្នកនៅកពស់ជាងគេលើជាងគេសមានតែយើងធ្វើមេគេមេគេต้องសាំងគេដោយថៅកែនេះមានលុយមានកាក់យប់ដេកមិនសូវលក់ព្រឹកនេះថាគនសិស្សមកធ្វើការក្នុងសាំងមួយខ្លះត្រូវប្រើគូក្បាល អានៅក្រមគេមិនបាក់ទៅប្រើខូបក្បាលមកដល់ហ្មងគួយចាំកៅអ៊ីមកគេថាអស់លើកឈើក៏លើកទៅមាត់ឈើឈប់ទៅដល់លើកដែកលើកទៅចប់នេះវាសបាយអានៅក្រមគេណាបាទទៅគិតខូក្បាលបែកមកពីណាដោយព្រះអង្គគ្រប់ព្រះអង្គនេះសាច់ទៅនៅលើគេទាំងអស់ហ្មងអាត្មានៅក្រមគេបងអស់សបាយមិនបន្តនៅក្រមគេ អាត្មាបានមកប្រទេសអូស្ត្រាលីនេះលើកទី1លើកទី1ណាโยមណា first time អាត្មាទៅណាបើគេសួរអង់គ្លេសមកអាត្មាគិតអុយមិនឃើញក៏ I don't know I come first time អាពាក្យមួយនេះជួយជួយខ្នាតអាត្មាបានរហូតគ្រប់ប្រទេស first time មកចប់ហើយមិនដឹង de ban mo pre อ s t a l i ni sa ta b a บ b ร r m a มหาบ a bor m a มต e t a pi ล a u เท e เวดปุตตะเรียงไซเนาสปริงเวลหรือที่เขาทำเมเบิลบัตสปริงเวล นึ่งเสาเสือเมเบิลเมเบิลเรือวิกตอเรีย បានលោកមានមេត្តាបានធ្វើសមុទ្ររតនានេះបានមកចិនទឹកដីអូស្ត្រាលីបានមកឃើញជូមយាយយាយតាតាដែលគេល្បីល្បឺលឺសាថានេះអូស្ត្រាលីធ្វើបនល្អតែមិនលឺឈ្មោះ មួយឆ្នាំមួយឆ្នាំនេះអូស្តាលីវេកប្រាក់ទៅធ្វើបនខ្មែរយាយយាយពាក្យអោពី3ជុនមួយជុន8ពុនមួយជុន8ពុន3 4ជុនធ្លាកទៅ30000ដុល្លារព្រោះគេមកកាន់លើស9990នោះផងប្រាំងបូប្រកែងក្បាលលុយឆ្លាតចាញ់ផងយាយមកពីខ្មែរ មកអញកាន់ទៅលើ10000អញកាន់ទៅ30000អោអា3ជឿនអោអា3ជឿនកន្ត្រកមួយទៀតណែនោះទៅ30000ដុល្លារមែនអត់ហេមិនខកតាមបានប្រាំងថាប្រកែប្រកែតែឆ្លាតធ្វើខុំព្យូទ័រចាញ់អ្នកខ្មែរទាំងអស់ប្រកែណានេះអូស្ត្រាលីមួយឆ្នាំមួយឆ្នាំទៅធ្វើបនប្រទេសខ្មែរច្រើនណាយំ ធ្វើបនជីវិតអូស្ត្រាលី50ដុល្លារ100ដុល្លារ100ដុល្លារដេកនឹងមិនលក់ទេច្រើនដែរឯងដល់តោខ្មែរវេម្នាក់5000ម្នាក់10000ដេកមិនលក់ទៀត10000មិនកាអញធ្វើបនតិចម្លេះនៅអូស្ត្រាលីធ្វើបន100ដុល្លារដេកមិនលក់មិនកាអញធ្វើបនឲ្យច្រើនទេដល់ដល់ខ្មែរថាតិច10000 នៅអូស្ត្រាលីលឹក100លឹកនេះធំលឹក100ដល់អូស្ដល់ខ្មែរវិញហីកូន10000ថាកូនវាណា10000តែมันឆ្លៀបលឿនអ្នកណាប្រកាសថាអនុមោទនីបងប្អូនពុទ្ធបរិស័ទយាយតាមកពីអូស្ត្រាលីចូលនិស័យអត់លឺសោះអនុមោទនីពុទ្ធបរិស័ទមកពីបារាំង អនុមោទនីពុទ្ធបរិស័ទមកពីអាមេរិកាអាមោទនីពុទ្ធបរិស័ទមកពី អាល្លឺម៉ង់ចុងគួយមកក្រុមនោះ20នាក់អ្នកណាអូស្ត្រាលីកើនេះទោះបងឯងទ្រស៊ីបាយទោះបានឃ្លានទេបាយតែកើទៅផុតផុតទៅវាមលឺអូស្ត្រាលីនោះគេមែនអត់ស្នេហ៍វិញទៅ100000ណាស្នេហ៍គុំទៅ13 ព្រះមហាធេរៈលោកមានមេត្តាបានចូលមកវត្តយើងឯនេះសាច់តែព្រះមហាធេរៈដែលមានគុណធម៌មានបរមីកំពុងកំពស់យ៉ាងព្រះអង្គអង្គុយចិត្តអាត្មានេះគឺនិកសមាធិល្បីមកមកប្រទេសខ្មែរចេញចូលប្រទេសអាមេរិកាលើមុខដោយប្រាំងហើយគ្រប់ព្រះអង្គនេះដើរផ្លូវ តែយើងបញ្រោមមកឃើញថាថ្ងៃនេះហៅក្លែកក្លែកគេហៅថាវត្តកម្ពុជាក្រមពាក្យថាកម្ពុជាក្រមឬខ្មែរក្រមតើមិនស្គាល់ណាយំតមាទៅស្គាល់ប្រទេសខ្មែរទៅស្គាល់ខ្មែរក្រមតមាសាតទៅអាមេរិកដល់ទៅអាមេរិកគឺថាហេឡូនេះវត្តខ្មែរក្រម ហោះមានខ្មែរណាទៀតនុយក្រមទាំងនេះនិយាយតែលឺលឺក្រមក្រមក៏បានហើយគេនេះថាម៉េចអាវុធខ្មែរក្រមកម្ពុជាក្រមតាម៉ាក៏នៅតែឆ្ងល់ដល់ឡើងឡានមកបានស៊ូលោកសងលោកប្រាប់ទី1កម្ពុជាក្រមទី2ប្រទេសចម្ប៉ាទី3ប្រទេសកម្ពុជាតមាចាប់ផ្ដើមសកលកម្ពុជាក្រមពន្រោមទៅហើយដូច ថៃដូចតាម៉ាអញ្ចឹងបានឋានៈថាដូចតាម៉ាតាម៉ាចំគេហៅថាមកពីណាមកពីភ្នំពេញខ្មែរក្រមមកពីណាកម្ពុជាខ្មែរក្រមកំពង់ធំខ្មែរក្រមមិនស្គាល់ថាមានអាកម្ពុជាក្រមទៅទៀត23ខេត្តណាយោអត់ស្គាល់ទេដោយយោមយល់ច្រឡំតាម៉ានិយាយខ្មែរបានប៉ាប់សរិនខ្មែរសរិនតាម៉ាថាមិនសរិនតាម៉ានៅបុរីរាមហេបុរីរាមនៅខេត្តណា មកប្រទេសថៃល្បីជាងគេហើយអ្នកបុរីរាមនោះយមល្បីជាងគេគ្រប់មុខអ្នកនយោបាយល្បីជាងគេក៏អ្នកអ្នកបុរីរាមរដ្ឋមន្ត្រីបុរីរាមមកខេតបុរីរាម5 6នាក់បុរីរាមអ្នកល្បីជាងគេបុរីរាម តែអ្នកសាក់ខ្មែរស្គលបួខាវបួស្គលអាបួខាវតាឡាហុកសមាគមឆ្លស្គលអាបួខាវជាងលោកតស៊ុយទៀតយល់ច្រឡំប្រទេសថៃមានខ្មែរនៅច្រើនខេត្តណាយល់ហាប់គ្រប់ខេត្តណាចាប់ផ្ដើមតាពីត្រាតចន្ទបុរីម៉ូនីមដលបុរីរាមត្រេនស៊ីសកេតឧបុនខ្លាច់តាខ្មែរទាំងអស់តែឲ្យតែនិយាយខ្មែរបានសរិន បើអាត្មានៅថៃអាត្មាយល់ថាតែញ៉ៃខ្មែរមកអាត្មាយល់ថានេះខ្មែរខេតណាព្រោះវាញ៉ៃមិនដូចគ្នាទីហោដូចថាតិចទេទឹកកកតិចចេះយ៉ាងខ្មែរបរិរាមធត្មាថាតិចដល់សរិនទៅតិចមែនដល់ស៊ីសកេតតិចល្អុកអើតិចល្អុកដល់កន្ទុតអូងតិចល្អុកដល់បៃដូងតិចល្អុក នេះយ៉ាងណាទៅជឹកលោកគេនោះវានេះមកខេតវានិយាយនាមដូចនេះទេយ៉ាងណាយ៉ាងមួយគេនេះហៅថាបកាប្រសាមគ្គីព្រោះប្រដេប្រគុណនងម្ចាស់ពុងកសាងគាត់គាត់នេះធំណាស់យងធំជាងផ្ទះយោមទៀតណាយោមណាមានផ្ទះធំពុទ្ធវត្តដោយលោកលោកមិនមានប្រពន្ធមានកូនតែធំជាងគេវត្តវត្តធំណាស់ យោមផ្ទះមួយ2បន្ទប់3បន្ទប់តែវត្ត20បន្ទប់ជាងអៀតទេទួយទៀតតែយើងសាមគ្គីគ្នាបានបានកសាងវត្តសាមគ្គីណាចាប់ផ្ដើមចាប់ផ្ដើមពីយើងចាក់តសចាក់ស៊ីម៉ងនោះចាប់ផ្ដើមសាមគ្គីហើយយោមសាមគ្គីមិនមានកសាច់មានថ្មមានស៊ីម៉ងមានដេកពេលដល់មិញយកដេកមកដាក់ ស៊ីម៉ងក៏ផ្សេងមកសំនេះផ្សំនោះវាសាមគ្គីគ្នាហើយចាក់ចាក់បានធ្វើទៅសឡើងមកយោមដូចគ្នាសាមគ្គីល្មិចចាប់ផ្ដើមថាយើងមានសទ្ធាក្នុងព្រះពុទ្ធសាសនាមានសទ្ធាក្នុងលោកសង្ឃ มันងាយណាโยมបានលោកសង់មនុស្សចាំវត្តអារាមសិនយើងចាំវត្តវាយយើងឲ្យโยមបានក្រាបព្រះសម្ពាធផលក្រាបលោកសង់បានធ្វើបន់បានយោសិលទទួលសិលมันងាយទេโยមព្រោះអុយនេះនងបូឧទ្ទិសជីវិតបណ្រើព្រះពុទ្ធបណ្រើសាសនាវាអស់ហើយโยមអស់អុយអស់ពូជ អស់ពូជអស់ពូជយ៉ាងណាពូជតកូលអ្នកណាខ្លះក៏ចង់បានកូនប្រុសដែរចង់បានកូនប្រុសជាងបានកូនស្រីដល់បានកូនប្រុសបើពឹងអាស្រ័យចុះបើកូនមួមូអស់ទាំងប្រុសទាំងអស់មកទៀតអស់ពូជដោយត្មាចេះអស់ហើយយំមកពូជត្មានៅមកមួយត្មាត្រូវសឹកទទួលខុសត្រូវពូជត្មាដូចគ្នា តែមលេងទូរស័ព្ទពូជទុកអ៊ីថៃឬក៏ទុកអូស្ត្រាលីក៏មិនទាន់ដេញយប់មាញ់ដេករំពឿនរហូតដេកមិនសូវលក់យប់មាញ់តាភ្ងាកបើតាដេកនឹងលក់បន្តិចពោះធំមកតែមកហើយមានតាពោះមកដេញខំវោះព្រឹកយប់មាញ់សឹងមិនសុបាយសមាធិសងសានុយនេះក្រព្រឹកឡើងមកយោមទៅចាត់ចង្ហាន់ពេលសាច់ទៅនេះល្អទៀតតែมันមានម៉ាយមានតែប្រពន្ធគេ จันบวชเราเทพบวชเราเทพปรึกหลองชุบปรามประมุยเนี่ยมาไม่ยินเนมียนแต่ประเดี๋ยเบิกลานแต่โอ้โหอัดจังไงใช่ยงวดเราเทพเราเมเบิลเนาะปรึกหลองเบิกเทียววดมาไม้มาเราวดชุบ โจจักรานเป็นบุบเอ้ยจะหาจังไงนะมาไม้มวยมวยเมนธรรมดานะโยมเจ็ดปรำคลาแปดสับคลา អូនោះម៉ាយផងអឺនោះត្រូវហើយកើតមេម៉ាយសុខកាយសบายចិត្តសាច់តែ10000មួយម៉ាយ75ពេត5ខ្លះទៅធ្វើចង្ហានូចង្ហាញ់ណាស់តែមកមកអូស្ត្រាលីមកច្រើនវត្តមានវត្តខ្មែរតែ2វត្តណែមួយវត្តលោធៀបនេះវត្តខ្មែរ ទី2ទៅ Brisbane ព្រះអង្គនៅគេក្រោយនៅ Queensland នេះវត្តខ្មែរផតនោះមានតែវត្តអូស្ត្រាលីយកចង្ហាន់មកប្រគេន steak វ៉ាវ steak តាមមានថ្មិញ steak សាច់គោមកទាំងដុំដុំប៉ុណ្ណឹងក៏ដែរមួនលោស៊ុយឆាន់ចិនចិនវ៉ាវមិនក៏មើលថ្មិញតាមខ្លះ forward Osali បើទៅក្រុង Melbourne វត្តរាជសម័យរតនៈទីនោះសាមគ្គីក្នុងវត្តពុទ្ធរៀងសីនៅវត្តខ្មែរ បើកចង្ហាន់មកប៉ាប់ប្រហោត្រីប្រៃអូខេ Cambodia original វត្តផ្សេងបើកមក steak វ៉ាវ steak ថាមើលថ្មីញ៉ៃណាស់តែ steak សាមគ្គីសាមគ្គីដូចយើងមកឯនេះយមនេះចូលមកដល់វត្តហើយកុំគិតថាយើងប្រុសយើងស្រីយើងគឺជាអ្នកធមមួយអ្នកសិលមួយគឺមកវត្តបើយើងប្រកាន់ថាអូអញស្រីអញចិនទាវអញទៅកែហាងរេស្តូរ៉ុងអូកូនអញបើកហាងគុយទាវធំណាស់ រកកន្លែងអង្គុយមិនបានទេយើងចង្អៀតចង្អៀតបើយើងមកថាយើងគឺអ្នកសិលមួយអ្នកធមមួយអង្គុយត្រឹមណាក៏បានដោយត្មាចេះនេះរកសបាយប៉ុនត្មាទេលោកនេះព្រះអង្គនេះក៏មិនសបាយប៉ុនត្មាព្រះអង្គនេះមិនសបាយប៉ុនត្មា Ôi, tôi ta cái bà cả, cha thì cao vượt cũng quy sầm bẩm. បងនេះចៅធ្វើការវត្តអ្នកសមាធិអង្គុយថ្មីភ្នែកទៅមិនស្មេចភ្នែកគេថាមិនអ្នកសមាធិអបងក្រក៏មានតំណែងនេះក៏មានតំណែងប្រកាសតំណែងមកប៉ុនយកលោកទៅធ្វើបាបផងលោកនេះមានតំណែងកំពស់បាបខ្លាំងណាស់យំមិនបន្ថយចុះគេរៀបចំកម្មវិធីត្រេះមកដល់អង្គុយត្រេះក្តៅក៏ក្តៅទៅចង្ហារមកគេមិនបើកនៅចេះ ចង្ហាត់គេបើកតែគ្នាគីទៅដល់លោកសងគួយនៅក្តៅបែកញើជួបអស់កណ្ដូញឹមម៉ែកព្រះអង្គអត់ដូចទេយមសបាយតែខាងក្នុងសើមកហើយមានតំណែងកពស់ណាកម្មណាបើមានតំណែងដោយតំណាចុះពីឡានប៉ំសមាទុកឲ្យគ្រូនោះទៅទៅគួយដើមពូនោះស៊ីមលូក៏បានអុយក៏បានព្រោះសមាមានតំណែងវាសបាយ មិនមានតំណែងវាសុបាយដោយជីវិតនេះនៅនោះបើប្រកាសថាអកញ៉ាមកមួយក្រករណែអោយគេអង្គុយអកញ៉ាគេធំនោះអានេះយើងមានអកញ៉ាមានលោកចន្ទាវយើងមានតពុទ្ធបរិស័ទនេះមានសិលមានធម៌អង្គុយត្រាក៏សុបាយដោយត្មាត្មាមានតំណែងមានតំណែងមួយនេះគឺលោកតា រាំងដកតំណែងត្មាដកទៅលោកតាក៏ដកត្មាចេញនេះផ្សេងក៏លោកតាដូចគ្នា សាមគ្គីវឌ្ឍនាកខ្វៃមាននឹងចូលរួមគ្នាបានព្រះពុទ្ធអង្គលោកត្រាថាមួយសីលៈសាមញ្ញតានាគមានសិលស្មើគ្នាយោមមានសិលប្រមាណសិលគេហៅទៀតមួយយ៉ាងហៅថាវិន័យនាគមានវិន័យនាគមានសិលនាគមានវិន័យ សីលយោមវិន័យយោមមានតែ5លោកសង្ឃ227ប្រឡំនេះប្រឡំនោះក៏ដាច់ទៅ50 60ខ្លះក៏សល់200ក៏ខ្វៃទៅតែនោះក៏ច្រើនជាងយោមប្រឡំប្រឡំទៅក៏ឆាន់បូលហុងខ្លះខ្លះក៏ຫມត់ទៅ100ទៅទៅទុកតែ150ក៏បានណានៅតែច្រើនជាងយោមមានអត់ អាត្មាមិនប្រកាន់ទេអាត្មាឃ្លានអាត្មាឆាន់ប្រងបុកថាឃ្លានហើយឆាន់អាត្មាទៅណាអាត្មាបានព្រៀបគេប្រមងវាខុសគ្នាដល់ដូចអាត្មាទៅអាមេរិកាអញ្ចឹងម៉ោង8យប់អាមេរិកាម៉ោង8ព្រឹកថៃអាត្មាក៏ឆាន់បាយ หยกเขาร้องไอ้กชันนี่มงผมใบหยกอืมมงผมใบไถ่แต่มาเทือบชันมงนี่แต่มาคอยกระเพียเู้ะอ๋อม้วนโต๊ะเราจังกับปลึกแล้วต้อมาชันติดเขาร้องไอ้กชันติดอ๋อมงอเมริกามาบ้านปี ស៊ីលសាមញ្ញតាអ្នកមានសិលស្មើគ្នាចាប់ផ្ដើមមកពីត្រាយមចាប់ផ្ដើមតពីប្តីប្រពន្ធបើប្តីប្រពន្ធមានសិលស្មើគ្នាប្រទេសនោះស្ងប់សុខសบายប្រពន្ធក៏មានសិល5ប្តីក៏មានសិល5សុខសบายបច្ចុប្បន្នប្រពន្ធមានសិល5ប្តីមានតែ3 ខុសគ្នាត្មាមកអូស្ត្រាលីយោមទៅញ៉ែប្រាប់ត្មាច្រើនអឺផងប្រុសប្រុសនៅអូស្ត្រាលីនេះសាហាវណាស់សាហាវមែនទេមិនថាចង់សាហាវណាស់ឃើញស្រីម៉ានទេថាពុន1ពុន2មិនក៏យោមដេញមិនដេញប្រៃពុននៅជុំគ្នា บ่ดิงเริงบ่ไม่กำเลงตัวเลงถอยโนตะสลายโนบ่โนตะสลายโนก็ทนตัวจอกกรรมเลยนะกรรมเลยหนู่มตัวยืงยุลฮะเซลพรำเซลนาสำคัญจึงกี้เซลนาปะแกจึงกี้เซลนาเธอไอ้โคจึงกี้ เนี่ยนาคลากตาเซลเธอโคยคือเซลติปรัมสุราเมรยะเมนโยมถ้าตาเพอสราห้อยเธอคอนี่เมนได้ทำมันเจอได้พ่อเนี่ยลุยประวนกิมเคยบ้านเพอสรายนะเมนโยมเจ้าใบใจตาเพอสราสว่างหนึ่งตัวเกลือลุยกี่บ้านอ่ะเมนโยม សិល5ស្មើគ្នាទាំងអស់ដោយឡានយោមមាននៅ4កង់បើសួរថាកង់ណាសំខាន់ជាងគេថាកង់មុខចុះដោះកង់ក្រោយចេញទៅអូទៅទៅអាកង់មុខអើកង់ក្រោយសំខាន់ចុះដោះកង់មុខទៅចាំមើលអាក្រោយនឹមទៅបានណាអត់បានទេប្តីប្រពន្ធណាសំខាន់ជាងគេអើប្តីអើចុះប្រពន្ធដែរចេញទៅប្តីនៅទៅ អូប្រពន្ធសំខាន់ចុះប្រពន្ធនៅធ្វើការទៅចុះឯងស៊ីប្រាក់ខែម៉ាយទៅអញទៅចេញទៅ អាប្រទេសនេះសบายទៀតនៅនាណាម៉ៃបានប្រាក់ខែយេសบายអាម៉ៃបានប្រាក់ខែនេះសบายមែនទេណាអូដេញតែចេះតាមមកកើតនុយណែតែយុ20យកប្រពន្ធ21លេងទៅធ្វើខ្លួនម៉ាយទៅបានប្រាក់ខែគិតតែលឺណែអាប្រទេសមានប្រាក់ខែកើតម៉ាយនេះមានម៉ាយនៅខ្លះអត់នេះមានម៉ាយជីប្រាក់ខែបានស្រីស្រីឯងដល់បានស្រីស្រីអូកណារត់តែស្រីស្រីណែរត់តែស្រីស្រីម៉ាយណែពុតកណា single នៅ don't know. Right. សំខាន់ដូចគ្នាទាំងអស់លើកទី1ថាបាណាសិលទី1ថាបាណាគុំបៀតបៀនសัตว์សម្រាប់សัตว์គេលើកប្រទេសមក3ប្រភេទយោមប្រទេសទី1ខ្លាចបាបប្រទេសទី2 ខ្លាចបាបខ្លះជើបនខ្លះប្រទេសទី3មិនជើបាបមិនជើបនតែគីគីចែកទុក3 3ប្រភេទយោមហើយយោមបើក្តៅក៏ក្រកទៅនៅចាំងថ្ងៃចុះពេញតែក្តៅហើយមិនក្រកតែបន្តិចស៊ូមែនផងយាយប្រទេសទី1ដែលខ្លាចបាប มยปฏิเทศแม่ปฏิเลียวปฏิไทยปฏิภูมิเอคลายบาป ใบปฏินี่คลายบาป แต่สลับสัตว์เรื่องไงมือใหญ่ตะปรุมในสลังตมา มาทายใหญ่เต I am sorry ប្រទី2 3ប្រទីនេះខ្លាចបាបខ្លាំងណាស់និយាយដើមមេក្មេកអូបាបបាបប្រៀបធៀបមកអូស្ត្រាលីប្រទីគេកាន់សាសនាអីយងគ្រីស្ទៀនគ្រីស្ទៀនយេស៊ូគ្រីស្ទៀនមានទាំងគ្រីស្ទៀនម៉ូម៉ុនរូម៉ាន់កាតូលិកពន្រួមថាអូស្ត្រាលីគេកាន់សាសនាគ្រឹះកាន់សាសនាយេស៊ូ ឃើញគេស្លាប់ស្លាប់អត់កងគ្រូរត់ពេញផ្លូវសង្សាយរត់បតិតបតិតដាក់ឯងពេញផ្លូវឃើញមាននៅអូស្ត្រាលីឈប់ឡានទៅដេញសង្សាយប្រទេសយើងកាន់សាសនាព្រះពុទ្ធយោសិលគ្រប់សិលបាណាតិបាតារិលសិលអុយតែឃើញអាចសាយមួយតាមកតិចអ្នកកាន់សិលអ្នកកាន់សិល យាយនោះអ្នកកាន់សិលទៅប្រសាទៅទិញត្រីគេហឹមត្រីណែនេះលក់យ៉ាងណាបាទរស់រវើករវើកក៏មកគីឡូ10ដុល្លារបាទស្លាប់ហើយនេះក៏តែ5ដុល្លារអោបចុះយកអារស់វាយក្បាលឲ្យផងអូននេះលក់ណាវាយក្បាលឲ្យផង នាយរត់ថាអត់ទេខ្ញុំអត់វាយទេខ្ញុំមានតែណាទីលក់ទៅយាយយកទៅវាយខ្លួនឯងយាយកាន់សេលយាយកាន់សេលដល់ទៅដល់ប្រទេសគូឃ្លានអាសងត្រៃណែងនោះអូធ្វើម៉េចមើលកូនកំណោចាំកំណោថ្មិចភ្នែកបែកខ្នងដាក់ធ្វើគីបីដាក់ត្រីខ្នង បានបែកខ្នងធ្វើគីបីវាយមិនត្រូវត្រីណាម្ដង អានេះថាលៀកកញ្ចក់បង្ហាញរៀមមើលតែយោសិលទៅដៃវៃត្រីស្រោតស្រេគេមើលសัตว์ព្រឹតនៅល្អគេមិនឃើញស្លាប់គេមិនឃើញមានសិល5ឯណាតែបើផងយើងនេះស្រែកអូយ ស្រែកគ្រប់តងៃសិលឃើញលោកសង្ត្រាក៏មកយ៉ាងភឿនទេសិលអូយសិលបើសិលវាចេះធំឡើង ធំឡើងបានតមាតាភ្នំអូសាលីតិចជាងសិលយាយ សៀលច្រើនពេកមឺតកាន់សៀលនិយាយចឹងអត់ហើយចុះមួយទេតាមមិនចេះឆាន់ស្តេកណូស្តេកតាមប្រហោនេះប្រទីផងយើងនេះកាន់សាសនាប្រពុខ្លាចបាបណាស់តែសម្រាប់សត្វរាល់ថ្ងៃយោមគិតក្រងចិត្តបំចោះលោកអត់ទៅស្អែកឆាន់អំបិលនោះអូខេ mil ក៏តែបានឲ្យតែ mil លីងបន្តិចយើងសម្លាប់សត្វខ្លាំងបៀតបៀនខ្លាំងយើងធ្លាប់សម្លាប់សត្វតែយើងធ្លាប់លេងសត្វខ្លះយងមកជីវិតយើងអាយុដល់ផ្នែកយើងហូបមឿនមកប្រមាណរយអង្គែមកប្រមាណត្រីមកប្រមាណទាមកប្រមាណតែយើងគឺមានគំនិតគិតថា ហាញសងគុណមិនវិញអាទិញមិនទៅលេងក្នុងភ្នំមិនដប់សងគុណត្រីវិញទិញត្រីមិន4 10គោទៅចាក់តាមស្ទឹងតាមអូទៅអាទិសធានសាធុเคยធ្វើបាបធ្វើកម្មមួយក្នុងមិនក្នុងទីឯណាក៏សូមជូនកម្មទៅវិញទាំងអស់រោគដែលបៀនបៀនក្នុងកាយខ្ញុំសូមបញ្ញើទៅក្នុងមិនក្នុងត្រីអស់ត្រីទៅឆ្ងាយបានរោគទៅឆ្ងាយប៉ុណ្ណោះយើងធ្លាប់ធ្វើអត់ អ្នកណាខ្លះទៅដល់ភ្នំពេញឃើញគេរេចាបមកលក់ទិញមាត់អាបួនប្រាប់ទ្រុងហ្នឹងផលេងប៉ាប់ទៅទៅណាវាហឺមករួចចាស់វាវិញគេក៏លក់អាចាបដែលដែលលុទៀតយោមស្រីស្រីចង់បានបនសូនតែចង់បានបនណាបើចង់បានបនធ្វើតាមតាមាលេងចាបលេងត្រីលេងនឹកមាត់ 100 200มันបានបនប៉ុនលេងប្តីបាយប់លេងប្តី3យប់នេះបនធំនោះប្រាក់ខែចេញថ្ងៃសុកធ្វើឯងយើងលេងគិតមិន3យប់ យកទៅ700ដុល្លារទៅដើរលេងណាខារ៉ាអូខេណាទៅជួបទៅទៅបីយប់យើងអត់តែតាមទេអូខេអុយទៅមើលបីយប់ក៏ឲ្យតែតាមមើលមកនោះបនធំហើយមែនចង់ហ៎បាត់តកឡាមកហៅឡូមែនណាជិតមកហ៎ដល់ឡាមកផ្ទះ ដល់មុំមែនអុយមកគួយមើលតែមុខប្តីដដែលដដែលនេះបើចង់បានប៉ុនណាលេងប្តី8យប់អូគីតូតហ៎កាលាទៅលេង7អាទិត្យ7អាទិត្យអូអានោះគេទៅឆ្ងាយគេដើរទៅលេងក៏មួយនោះក៏ប៉ុនមួយហើយត្រូវហើយប៉ុនហើយនេះបើយើងខ្លាចបាបតែយើងសម្លាប់សត្វរាល់ថ្ងៃ សាងព្រះអង្គព្រះធំធំអូយឬតែគេសាងព្រះអង្គធំធំតាក៏ទៅសេលហ្វីខ្ញុំបានមកហើយសេលហ្វីព្រះអង្គធំធំលបទៅវិញអារកមឿនទៅថតរូបខ្មែរធ្វើបាន ដល់រៀមដល់វិរិញនោះណាល្អ តែសែលយើងកាន់បានប្រមាណទី2ស្រុកនេះគេស្រួលមិនមានចោមានតែមានវាតិចស្រុកអូស្ត្រាលីណាតិចទី3កាមេខុសរឿងកាមគុណហើយរឿងកាមគុណនេះរឿងធម្មតាទេយំត្រីវាកើតឯណាយំ កើតមកពីទឹកទឹកស្រះទឹកទន្លេទឹកអូរស្រវាកើតមកពីណាកើតមកពីព្រៃមនុស្សកើតមកពីណាកើតមកពីកាមគុណត្រីយើងយកមួយចេមដាក់ទូប្រដាប់ល្អប៉ុណ្ណាក៏មិនមានកលែងវានៅមានទឹកដែលវាកើត ស្រវាយើងយកមួយចេមដាក់ក្រង់បោះព្រែឈើស៊ីវាធ្វើដាក់យើងក៏វាមិនមានសាច់ក្តីសក់ដូចវានៅក្នុងព្រៃវា មនុស្សយើងកើតមកពីកាមគុណពីរឿងធម្មតាប្រុសទៅរកកាមគុណគុំថាតប្រុសនោះលោកនោះទៅទៅនោះឃើញគេចុះឃ្លីបវីដេអូក្រេវក្រកទេចុះគេនឹងតិចគេចុះគេនឹងដាក់បទចម្រៀងជេរលោកអាចោថងយាមឧស្សាហ៍ទៅឧស្សាហ៍ទៅពីកាមគុណដោយយ៉ាងចុះកម្មអ្នកណាកម្មអ្នកនោះពេលណារួចទាំងបើអង្គអង្គុយគ្រប់អង្គថ្ងៃណាថ្ងៃមួយ ឬថាព្រះអង្គលោកលាសិក្ខាបទទីដល់ទៅទីដល់អញចូលនិស័យអញសត្វទៀតទៅទីដល់ក្របែកដល់ហើយទៅសាតអុយសាតពីកាមគុណកាមគុណមកពីណាមកទៅពីស្រីស្រីនោះឯង មកដល់ពីស្រីស្រីចូលបើយើងមកវឹតយើងតែងខ្លួនធម្មតាមិនបានទេមេក្បាក់ប្របោមឺតក្រហមនៅប្រទេសតែងចោះអត់មកវឹតប្របោមឺតក្រហមអាកោអោដោយអាភាសាអង់គ្លេស we ណាខ្លះមានតែ we why ស្រីស្រីចូលចិត្តអាកប្រងក្លីហើយមានអាដូចមុងរតៃរតៃខៃក្រោយទៀតណាអាកប្រងស្មើក្បាលជក់ដូចមុំសសដូចស្នាញ់គេក្រមទូស្មើអូនេះក៏មេវឆ្មៅឆ្មក់ពេញវត្តលោកឃើញព្រះសង្ឃលោកឃើញលោក តាគិតខ្លាតាគិតខ្លាពនរីសម័យសម័យសាហាតនោះ មានឡារីពីស្មៃពីដើមណាលៀបមកសៅស្រកជែកលៀបមកសៅស្រកជែកលៀបរមៀតលើងទាំងខ្លួនឡារីស្មៃស្មៃបាញ់ទៅគប់ นี่ยนะครับ แตงครูนละอลูกมันเศร้าบานมือตุ๊กกินจกหันแดลแดลจ้องไอ้ลูกคืนจากครูนเองล่อสะอาดอาทิกีปกินนะประอังตีนติดมานางประอังประอังนี่อะไรอันนี้มอปิมอลประอังนี่รู้ หมดได้ตัวจังยักษ์ปังเนี่ยประอังเมนมือตาเลอะเอามือเลือดเลอะ នេះបានថាកាមេនោះមកពីណាមកពីស្រីគាត់ទៅបន្ទោលោកខ្លាំងវត្តណាខ្លះចង់រត់តលោកល្អលោកអួយលោកល្អចង់បានលោកល្អលោកវិន័យមនុស្សវត្តបើចង់បានលោកល្អប្រធានវត្តកម្ពុជាទៅប្រធានវត្តកម្មការវត្ត9គ្នាបោះទៅធ្វើលោកល្អយើងមើលម្ដងចង់បានលោកវិន័យអញចង់ទៅធ្វើបនវត្តវាលោកសង់យង មានវិន័យដូចគ្នាទាំងអស់គុំទៅប្រកាន់ថាវត្តនោះវិន័យវត្តនេះមិនវិន័យអត់មែនសោះបើលោកមិនមានវិន័យលោកនៅមិនបានទេបើយោមមិនជឿយោមទៅសមុទ្រទៅទលេទៅដើរមើលច្រាំងទលេ ទឹកទលីទឹកសមុទ្រវាល្អខ្លាំងណាស់យោមដល់មើលក្នុងច្រាំងមានទាំងកណាត់ឈើមានទាំងស្មោកគ្រុំស្មោកខ្យងស្មោកកចៅរបស់ណាបើមិនមែនទម្លេទម្លេវៃលើលើច្រាំង100នៅក្នុងទឹកទលីបានទេវាព្រះសង្ឃដូចគ្នាបើបប្រតិបត្តិខ្លួនមិនបានមិនមានវិន័យនៅធ្វើលោកសង្ឃឲ្យយងសុភិមិនបានទេវាក្តៅស្បងជាបួននេះវាក្តៅលោកសង្ឃនៅបានទាំងអស់សាច់តនិកវិន័យទាំងអស់តែយោមយល់ច្រឡំ យល់ច្រឡំយ៉ាងណាលោកវិន័យគឺលោកដើរយឺតយឺតព្រះអង្គនេះវិន័យខ្លាំងណាស់ដើរយឺតម៉េចក៏យកមិនគិតអូឈឺជើងនេះមកដើរយឺតឡោះដើរយឺតយឺតទៅដើរនឹងដូស្តាលីឡានបោកស្លាប់លោកដើរយឺតយឺតឈឺជើងលោកសន្រោមលោកវិន័យនិយាយយឺតយឺតថ្មិចភ្នែក ថាមឺតញ៉ៃម្ដងម្ដងដូចកមាសក្នុងកពុបចាំបងញាតិយោរបស់សោះបាសិកាពីនេះនិយាយអត់បាយងឹបនេះព្រះសង្ឃវិន័យចេះទី1ឈឺថ្មិញទី2ឈឺដាតហើយនិយាយខ្លាំងបានក៏បានពូយោមានអត់យោ មួយឆ្នាំមួយឆ្នាំណាយោមខឹងនឹងលោកវិន័យច្រើនផ្លាតើមកលើករឿងឃើញមួយអត់ទាំងណាទីចប់ម៉ោងប្រហែលនេះម៉ោង8ឬម៉ោង9យប់ម៉ោង9ក៏បានអូកណាមានប្រពន្ធទេកណាមានប្តីឲ្យប្រចាំទេមានលោកវិន័យមួយយល់លឺឈ្មោះមែនទែនពីប្រទេសខ្មែរ តាមបាច់ចេញឈ្មោះអត់ធ្វើឲ្យទៀតនោះអត់ផ្លុំផ្លុំផ្លោលោកដើលោកនេះក៏បានអោសម្បើមយ៉ាងគេទៀតត្រួតទីងហាងណាងតោផងនេះវិន័យមួយយមនៅភ្នំពេញសមាមិនចេញឈ្មោះទេបើចេញទៅយមឆ្កឹលអស់ទៅអាមេរិកា យោមូព្រះអង្គមាននិស័យម្នាក់5000ម្នាក់10000ទៅអាមេរិកម្ដងម្ដង100000ដុល្លារយើងគិតមើល100000អាមេរិកាណាមាន100000ខ្មែរមិនចាប់ទេលួយយោមអើយដាច់សិលដាច់វិន័យ10000ដុល្លារ10000មិនមិនចាប់ទេលួយដាច់សិល យោពេលណាដាក់ស្រោមថ្មញើតថងយាមលោកលោកស្ពីអីអត់ដាច់សិលសោះអញរីកណាស់ទួងនោះតែតែស្លោហត់ទឹកនេះมันចាប់លុយតែញើតដាក់ថងយាម ស្មើតែគ្នាអីទៅកេណាដា100000ទៅប្រាំង100000នាកវិន័យ 5ឆ្នាំ6ឆ្នាំមូល្បីអូយល្បីតម៉ាតូអាមេរិកគេមិនស្ពះអូស្ពះលោកតស៊ុយលូឡាលូឡាយោមានវិន័យលោកតស៊ុយយោអត់មានសទ្ធាទេលោកតស៊ុយនោះលូឡាលូឡាឲ្យមើលដើរនោះដូចរួតនិយាយក៏មិនព្រោះអញអត់មាននេះសែងលោកទៅស៊ុយទេព្រោះតែអញ5ដុល្លារអញគាត់ធ្វើបន់ដែរនេះលោកអញល្អណាស់វិន័យមកពីភ្នំប៉ាញអ្នកនំប៉ាញ สาก็ทาอวยก็ตามสัตเทียโยมโยมสัตเทียอองหน้ากับสัตเทียตัวสมาบ้านตัวของวัดเลยมุนโควิดมุนโควิดสมาโตอเมริกา เนี่ยวินในทมือเต้าตีน โอ้เนี่ยรอแวร์เลยหรือตอนนี้วินในโมเตนมันดั้มบายออกไปได้สี សទ្ធាវិន័យខ្លាំងបាយប្តីនឹងអត់បាយស្រាប់សាធនៈវិន័យនេះព្រឹកទៅចកកប៉ាល់ហោះបតស្តុនម៉ោង1ឡើងកប៉ាល់ហោះទៅកាលីហ្វ័រញ៉ាម៉ោង9យប់លាសិក្ខាបទយប់នោះ ឡើងកប៉ាល់ហោះមកពីកលីហ្វ័រញ៉ាមកចុះ Lowell ម៉ោង9កាក្នុង My Lowell អាត្រូវគ្រឿបអាគ្រឿបបែកអញសទ្ធាអញមាត់លួយកើត10000ដុល្លារអាគ្រឿបបែកវាសឹកហើយមកវត្តមករអ៊ូមមុខខ្មៅងៀតមុខអាក្រឹបបែកអវិន័យក្បោះម៉ែកល្អជាងលោកតាស៊ុយចាឈប់យំ ដោយយ៉ាងចោលលោកអ្នកកាន់វិន័យមិនកាន់វិន័យយកមើលរែងខ្លួនកុំមើលថាយាយព្រោះព្រោះនេះអ្នកវិន័យមនុស្សបើវានឹងខូចមិនខូចសាតែវានៅតាំងប្រទេសណាអ្នកណាអូកូនស្រីអញល្អណានៅប្រទេសមើលកូនមាននោះមិនធ្លាប់នៅប្រទេសផងឡូឡាឡូឡាដល់ភើមភើមមាននៅប្រទេសនេះឯង ប្តីអញល្អណាលោកប្តីបងខឹង Queensland គេហៅអីបងខៅស្វាឃើញប្តីមួយគេហៅស្វាហមអីហៅស្វាស្វាមីគេញ៉ៃមិនចប់គេញ៉ៃក្រីអូស្វាមកហើយថាកម្មកបែររស់ស្វានោះនេះណាហមមិនថាចុះស្វាមីអូ លោកប្តីអញល្អណាស់មានចិត្តមេត្តាប្រឯងទៅធ្វើបន់ប្រទេសខ្មែរណាប្តីអញល្អណាស់អាប្តីអោយបណ្ឌិតមេដៃចេះតែបណ្ឌិតទៅមិនចេះអក្សរមួយបណ្ឌិតទៅបណ្ឌិតក៏អមែវាបណ្ឌិតអានេះបន្តិចមកបណ្ឌិតប្លោកប្តីឯងល្អណាមានចិត្តមេត្តាធ្វើបនខ្មែរ2ឆ្នាំ3ឆ្នាំនោះទៅគ្រប់ឆ្នាំប្តីឯងល្អណាធ្លាក6ឆ្នាំប្លោកមកអស់ដី อเด้อคุณได้เห็นจะเป็นดัดมีได้อันเลงเฮอันพนุจุมประพวนอันดีขึ้นมาหล่อนะเต็มบันทานในออสเตรเลียตมาทานในเซนในออสเตรเลียนัมเบอร์วันนัมเบอร์วันคนใต้จะเธอบอลกีบันประกาศชั่วโมงกีประกาศตามอเมริกาเนี่ยโคติบุนเซล រឿងពាក្យសំដែងໃຫយអ្នកណាគេចូលចិត្តໃຫយព្រោះពាក្យថាໃຫយព្រោះនេះក្នុងព្រះពុទ្ធសាសនាមិនមានដោយគំនិតយោមមានកំគិតយោមព្រះពុទ្ធលោកថាសុภาសិតាចយាវាចា ពាក្យសម្ដីណាកើតសុภาសិតពាក្យសម្ដីណាគឺត្រង់ចំល្អនោះឯងកើតសិរីមង្គល តែโยมចូលចិត្តយ៉ាងណា ពាក្យថាពាក្យព្រោះសញ្ញោមហានីព្រះស្វាមីលោកប្តីអូប្រពន្ធអញអើយថ្ងៃនេះទៅទៅហូបរេស្តូរ៉ង់ដុសសាច់ឲ្យគ្នាញ៉ាំញ៉ាំនោះគឺអ្នកព្រោះអ្នកព្រោះគឺអ្នកនិយាយចំចំគុំពិបាកនិយាយកុហក มันเนื้อจ่าจานาคลายโจดเจิดกับเขาโดยจมูกพองใหญ่ๆออยตะลูก นานใหญ่ปลวงเมียนหนีสายใบเปื่อน ចុះពីកំប៉ាល់មកអាឡូម៉ាមីអាឡូនេះលោកកូនចេញពីមេប៊ិនហើយហើយក៏នៅទៀតមួយម៉ោងកន្លះដល់ស៊ីដនីបានជួបម៉ាមីហើយអូខេម៉ាមីម៉ាមីដោយស្នេហាម៉ាមីនេះក៏តែងខ្លួនបាញ់ជុកគោ2000ដុល្លារលោកកូនមកដល់ហើយអានេះទេព្រៀបធៀបឲ្យឃើញណាបានថាអ្នកណាអ្នកមួយវិញ គុំទៅមើលទៅនេះឆ្ងាយឡើងភ្លេចវត្តយើងតាមនិយាយរហូតយកយើងធ្វើបនវត្តនេះឲ្យចូលវត្តនេះគុំភ្លេចវត្តនេះដល់ម៉ែអងងឹមមុនលោកសូនវត្តនេះមុនលោកតបាំងស្គលវត្តនេះបានទៅមុនឥណ្ឌាទេបានទៅមុនអាមេរិកាបានទៅមុនមកបើមកពីខ្មែរមកខ្លះទៅដាក់ឈ្មោះយ៉ាបន្តិចមកពីខ្មែរលោកសងនងនេះយើងជួយរក្សា ตดปรำเริงสราเริงเบียปฏินาคลาเวตเจียโดยโอสตาลีปาเรือนนาคลาเวตเจียตัวห้ามมารอยเพอสราเพอเบียไม่เกิดชกเงือบหน่อยอุตเจียนองสามซอตะเพอตีหอโดยตมาเคยกระเมงวัตมาไปช่องกัดโควิดเวลาพร้อมลูกแคดคอดแคดคอดให้ก็โดยโควิดเหรอโควิดโควิดปล่อยแปนโมปนึกโควิดเมนเท่ยน่ะ ទៅទិញស្រាក្រហមមកដបវាផឹកផឹកផឹកព្រឹកឡើងបាត់កូវីដបាត់ប្រប៉ែតទេណានិយាយពីគ្រឿងកូវីដយោមក៏យ៉ាប់លោកសង្ឃក៏យ៉ាប់មនុស្សណានិយាយយាយតាតាចង់មកវត្តទេមិនហ៊ានមកវត្តចិត្តនៅក្នុងវត្តខ្លាចលោកអត់តែមានមកវត្តតែមកវត្តបាន នៅយូរមិនបានតមោទៅបែទៅស្អប់វត្តពីសាតាពីណាសាតាពីអាចារ្យអាចារ្យនៅធ្វើមនុស្សមកចូលវត្តតែមានអាចារ្យវត្តក្រុមស្វៀនពួកម៉ាក់ណាឥឡូវណាកូវីដណាឆ្លងកាត់គុំទៅវត្តណាបើតើទៅវត្តឆ្លងកាត់មកកូនចៅអត់ទទួលខុសត្រូវទេគុំទៅវត្តណា កូនមិនអោយមកវត្តកូនចេញពីផ្ទះផ្លាប់ទុកតាទៅវត្តបានចង្ហាន់បានអុយទៅវត្តគិតលោកខ្លៃលោកអត់កូនហាមហើយណាมันស្ដាប់ណាសមានថាមកដល់ប្រគិនអាហារហើយឆាប់បានទៅវិញយាយតាខ្លាចកូនគេមកដល់មុនឃើញមនុស្សទៀតទៅខ្លាចកូនគេខឹងមកដល់ប្រគិនចង្ខាន់ពុងតាំងទៅអាចារ្យនឹមសូត្រ កាយវិនទនីចាប់ពីមីននេះក៏ទៅមីននោះយាយនឹងតាក៏កឹកគ្នាដល់ឡាចប់ដល់ឡាចប់ឡាយកូនមកមុនមិនចេះចប់យាយតាក៏គិតគេបកូនឯងមកដល់ព្រះឃើញអញឃើញឯងនៅព្រះគេក៏ងាញ់គេដល់អាចារ្យចេះតែនឹមសោតនឹមសោតសោតទៅយាយតាថាមិនទៅទៅទេវត្តបើទៅតែខុសនាងកូន nên là ọt lụ ទៅសងអត់ទៅយ៉ាងវត្តមាននោះមកទេយកនៅក្នុងព្រៃចុះសបាយរដេងលក្រេព្រមមកអត់អុយតតិចទេនេះបានថាអ្នកនៅជុំគ្នាបានមានសិលស្មើគ្នាទី2យើងសាងវត្ត វត្តនេះបញ្រូមមិនមែនវត្តនេះណាមួយមានវត្តនេះសនេះខ្មៅនេះក្រហមនេះខ្ពស់នេះទាបបញ្រូមគ្នាទាំងអស់គឺវត្តជាមួយគ្នាមានវត្តបានអ្នកគ្រប់គ្រងវត្តបានបានមកពីណាមកពីលោកសង្ឃដោយតមាញ់និយាយទុកតានងមានលោកសង្ឃមួយមួយយមនងរសាវត្តឲ្យយមមិនងាយទេណាមិនងាយទេចុះលោកនៅក្មេងលោកកន្លោះថាលោកមិនចង់សើ ត្មាជឿថាចង់សឹកគ្រប់អង្គមកត្មានឹងតែចង់សឹកតែដល់លោកហាមចិត្តបានព្រោះស្រឡាញ់ស្បងជាបួស្រឡាញ់ធរស្រឡាញ់វិន័យនៅបានរសាវត្តសវាអស់យមនេះលោកមានចិត្តមេត្តាខ្លាំងនេះបានត្រូវរិះសាលោកដោយយ៉ាងចោះរឿងណាក៏ខ្វៃទូចទូចតែតែលឺចេញពីវត្តសង្កត់ចោលទៅ ខ្វាយទៅពន្រីកតខ្វាយទៅនិយាយតចង់ចេះចង់ចោឲ្យឈប់យកបើយើងស្រាញ់វត្តព្រោះវត្តឯណាវត្តខ្មែរវត្តណាវត្តខ្មែរក្រមបានទៅខូចវត្តឡាវវត្តចិនវត្តយូននេះណាខូចវត្តយូនហើយយើងទៅយើងចោះនេះស្រាញ់លោកស្រាញ់សងគេមិននិយាយរឿងលោកសងទេគេនិយាយនិយាយតែរឿងល្អល្អរឿងអាក្រក់គេមិននិយាយយើងសាងព្រះពុទ្ធរូប ច្រើនណាស់យើងប្រទេសដែលកាន់ព្រះពុទ្ធសាសនាតែយើងភ្លេចសាងលោកសង្ឃសាងព្រះពុទ្ធរូបសាងព្រះបតិមាពេញណាពេញណីយើងទៅក្រាបអូខេល្អតែលោកសង្ឃនោះលោកសង្ឃនៅអូស្ត្រាលីនៅប្រទេសណាក៏ខ្វែងផ្ញើជីវិតទុកក្នុងយោម លោកមានកូនកំព្រាណាដែលគុណគ្រប់អង្គមានយោមប្រុសយោមស្រីមានម៉ែមានឪម៉ែឪសង្ឃឹមរាសង្ឃឹមកូនដូចយោមដូចគ្នាសង្ឃឹមកូនតែបើនេះអូស្ត្រាលីនៅណាខ្លះសង្ឃឹមម៉ែឪទៅដល់ម៉ែឪរីថៃបានប្រាក់ខែបានប្រាក់ខែនេះទៅចេញឡានបានប្រាក់ខែម៉ែឪនោះទិញឡានទីហោតម្នាយឈឺ ទេមកព្រះអង្គម្ចាស់អើយនៅអូស្ត្រាលីឥឡូវម៉ែឈឺខ្លាំងណាស់មានដាក់ម៉ូល200ដុល្លារក្នុងប្រាប់ថាมันមានបានយំបានទេនៅប្រទេសស៊ីវិល័យបែរមិនថាមានលុយ100 200ជួយម៉ែជួយអូវាត្រូវតែមានចឹងដោយគ្នាយោមើលលោកសងមើលជ្រៅលោកមានម៉ែមានអូលោកត្រូវកតាន់យូកតៈវេធី take care ម៉ែអូនចេមម៉ែចេមមកដូចតែយោមចុះអេ មេអោឈឺសុំលុយ100 200បើមានធ្វើម៉េចនេះបានថាលោកសង្ឃណាពឹងអាស្រ័យយោមធ្វើបនសពថ្ងៃឲ្យចេះអភិវឌ្ឍឲ្យចេះអភិវឌ្ឍយ៉ាងណាយោមអូសតាលីលោកមិនដល់10000អង្គទេ យើងមុនលោកមកធ្វើបនប្រមាណអង្គ5អង្គ10អង្គព្រឹកឡើងដើរបាត ចុះបើលោក3អង្គយើងដាក់មួយអង្គ5ដុល្លារលោកបានអុយយកមកដាក់មកភេនាគប្រហែល100វាម្នាក់15ដុល្លារចាំបើលោក3អង្គ4អង្គយើងដាក់20ដុល្លារ30ដុល្លារឲ្យលោកព្រោះបានគិតថាម្នាយតែមកលោកកូនអើយម៉ែឈឺនឹងបានជួយម៉ែជួយឲ្យយោមគិតមើលថាមែនយោមបានជួយតែលោកសង្ឃបានជួយដល់ម៉ែឲ្យលោកនៅប្រទេសខ្មែរទេណា ឲ្យមើលទៅឆ្ងាយគិតទៅឆ្ងាយគាត់គិតមើលតែមកទឹកមកទឹកតែលោកសោកនេះសុបាយហើយអត់មែនទេយោឲ្យមើលទៅឆ្ងាយទៅទៀតប្រទេសទី2ខ្លាចបាបខ្លះមិនខ្លាចខ្លះដោយប្រទេសសិង្ហបុរីម៉ាឡេស៊ីផងនេះគេជឿរឿងបាបរឿងបន់បន្តិចបន្តួចទៅចង់ស្គីចង់ស៊ីអាហារបូកគេក៏ទៅស៊ីទៅ ចង់វាយគ្នាក៏វាយទុកអានេះគេជឿខ្លាំធ្វើខ្លះតែគេធ្វើបនដោយយូនចេះគេធ្វើបនប្រទេសដែលมันខ្លាចបាប្រទេសធំធំស្រាប់ម្សាយមួយខុសច្បាប់តែវាធ្វើអាវុធកំភ្លើងមួយមួយបាញ់មកគ្រឹបធ្លាក់ប៊ុំស្រាប់300នាក់អានេះអត់បាបទេកុំបាញ់និយាយផ្ទះណាទេអីមុខផ្ទះគេកុំនិយាយទៅវាខុសនេះប្រទេសដែលមិនខ្លាចបាប ដោយយ៉ាងចោះយើងសាងវឿតសាងលោកសង្ឃក្វៃសាងតែព្រះពុទ្ធអង្គប្រតិបត្តិមាឲ្យសាងលោកសង្ឃផងអានេះហៅថាសេចក្តីសាមគ្គីកើតឡើងក្នុងវត្តវារាមបានអត់តន្ត្រីម៉ោង6កន្លះហើយយមណាម៉ោង6កន្លះទេតាមអារម្មណ៍ដៃគុណមិនកើតចប់ម៉ោង9ងើបអត់តង់លោកនេះទេងើបអត់តង់យមនេះស្ដាប់បើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ